ដូចមនុស្សខ្លះគាត់កំសត់រហូតដល់រស់អត់កើតព្រោះគាត់អត់យល់តម្លៃអាស្អីដែលគាត់មាន ដូចពាក្យដែលពពុទ្ធបរិញ្ញធម្មតាធម្មតាប៉ុន្មានពេលខ្លះយើងអត់យល់ទេដោយព្រះអង្គត្រាស់ថាសន្តតថៃសេចក្តីត្រេកអរចំពោះរបស់ដែលមាន ជាមង្គលដល់ឧត្តមមានពេលខ្លះរបស់ មាននឹងមានរហូតដល់យើងរាប់អត់អស់តែដែលយើងកើតទុកយើងកើតទុកចំពោះរបស់បាត់ អារបស់មានហ្នឹងមានរហូតដល់មិនដឹងថាទុកតណាទៀតណារបស់ខ្លះមែនទេមិនដឹងទុកតណាតណីខ្លះទេមានមកកាភ្លោះប៉ុន្តែភ្លេចអមួយវាហើយតើតើដល់ការទុកការទុកមួយណាមួយអាបត្តិអញ្ចឹងมันមានពេលខ្លះពាក្យព្រះអង្គយើងស្ដាប់ហើយយើងអត់ពិចារណាมันប្រកាសថាយល់ទេអញ្ចឹងបានញោមមួយនៅពេញហ្នឹងដែលគាត់និយាយអាត្មាប្រហោះដែរគាត់ថាជួបអាត្មាចង់តអោបកញិចយ៉ាងម៉េចនោះ គាត់ធ្លាប់ចាញ់បោកអឺកូនឈ្នួលអស់លុយអស់កាក់អីអីចឹងគាត់ឡើងទៅលើដំបូលផ្ទះគាត់លើហ្នឹងប្រហែលដងចង់របៀបចិត្តគិតខ្លីមិនគេណែនាំឲ្យស្ដាប់អាត្មាទៅពេលស្ដាប់ស្ដាប់ទៅអាត្មានិយាយពាក្យហ្នឹងអាត្មានិយាយថាជឿនកាយើងទៅកើតទុកជាមួយនឹងអារបស់បាត់ហ្នឹងអារបស់នៅមកកណោមចេះត្រីអមួយវាទេលុយកាក់អីមានតន់អស់ហើយណា បានលោកថាយីលោកនេះដឹងអញនៅសល់លុយទៀតនឹងនៅមានរបស់មកកណោហើយរបស់ដែលមានតម្លៃបំផុត គឺរាងកាយអាយុជីវិតយើងនេះហើយនៅមកកផ្លេអត់មានតាន់បាត់អីលីងហើយយើងមិនទៅមើលអ្នកខ្លះកំពុងតែឈឺនោះលក់ផ្ទះលក់សបែងដើម្បីទៅដូរយកអាសុខភាពនឹងមកវិញមែនទេ ហ្នឹងនៅពេលខ្លះនោះបញ្ជូនទៅដល់សិង្ហបុរីដូចអ្នកនៅភ្នំពេញមួយគាត់អ្នកមានស្ដុកស្ដំដែរទៅសិង្ហបុរីឈឺកាលហ្នឹងឈឺសកលញោមប្រុសដែរមហារីថ្លើមដែរទៅដល់វះលៀងថ្លើមកាន់តែថ្លៃដេកមួយថ្ងៃ10000មួយថ្ងៃ10000 US ណាជាង40ថ្ងៃយើងគិតមើលមួយថ្ងៃ10000មួយថ្ងៃមួយលះវះហើយវាឈឺចុកចាប់ហើយអត់ជាមកវិញស្លាប់ទៀត អញ្ចឹងមើលមើលគេសុកចិត្តលះស្របសម្បត្តិលឹងរាប់សែនដើម្បីទៅដូរយកអាសុខភាពហ្នឹងមកវិញហើយយើងវាខណៈបាត់អារបស់ក្រៅសោះមកគំតិចអារបស់ដែលគេកំពុងទៅដូរយកអំបានបានមានពេលខ្លះយើងត្រូវស្ដាប់ដែលជាអាហារផ្លូវចិត្តហ្នឹងសំខាន់ណាមានពេលខ្លះយើងឆ្លាតឆ្លាតឆ្លាតដល់ដល់ថ្ងៃមួយងឹតឈឹងចិត្តយើងហ្នឹងឆ្លាតគ្រប់តែពេលថ្ងៃមួយងឹតឈឹងសម្រាប់ចិត្តប្រទេសប្រដាចឹងមួយថ្ងៃណាបងឆេងគាត់ គាត់ចេះឆ្ងល់គាត់ថាចុះមិនពេលឃើញគេមានបញ្ហាគាត់គាត់ឃើញហ្មងឃើញវិធីដោះស្រាយគឺថាភ្លឹងហ្មងឃើញហ្នឹងប៉ុន្តែគាត់ខ្លួនឯងគាត់ថាមិនដឹងទៅណានៅដល់រឿងកាលឡើងគាត់ថាអត់ដឹងទៅណាអាហ្នឹងឯងដែលព្រះអង្គឲ្យយើងមានកល្យាណមិត្តឲ្យយើង មានកល្យាណមិត្តដែលអាចបញ្ញាក់អាចពយលអាចអីនោះអឺដែលយើងសិក្សាមកក្នុងអភិធម្មវិញ ថាវាអត់មានរឿងអីខុសទេ ពេលយើងឃើញគេមានបញ្ហា យើងមើលដំណោះស្រាយឆាប់ឃើញឲ្យយោបល់គេដោយសារចិត្តយើងអត់ល្អណា ចិត្តយើង នៅភ្លឺស្អាតចេះចិត្តជាកុសលទៀតឬចង់ជួយគេហ៎ឃើញទេឃើញសោវនៈធម៌វាកើតទេធម៌ល្អល្អកើតទេដល់ពេលយើងជួបបញ្ហាភពអកុសលកើតចិត្តនឹងល្អឈឹងមានឆ្លាតណាទៀតចិត្តយើងមិនខុសពីទឹកមួយកែវដែលមានកកទេពេលវាអត់មានត្រូវប៉ះទង្គិចអី កកវាធ្លាក់ទៅក្រោមអញ្ចឹងទឹកថ្លាយើងមើលកែវបាតឃើញមើលឃើញអស់ដល់ត្រូវកាន់គេគោវល់មកងឹតឈឹងងឹតឈឹងហ្នឹងហើយអញ្ចឹងអឺទោះបីឆ្លាតប៉ុណ្ណាក៏ដោយកុំឲ្យឆ្លាតនឹងទៅជាមាននេះអត់ស្ដាប់គេស្ដាប់ឯងណាអានឹងគ្រោះថ្នាក់របស់អ្នកឆ្លាតគ្រោះថ្នាក់របស់អ្នកឆ្លាតគឺឆ្លាតរហូតដល់លែងស្ដាប់គេ ថាឆ្លាតមែនទទួលស្គាល់ថាឆ្លាតពេលដែលអត់ជួបរឿងនឹងឡើងឆ្លាតហ្នឹងដល់ពេលអាងអាឆ្លាតហ្នឹងទៅជាមាននេះឡើងឆ្លាតវិញហើយដូចបងថាអញ្ចឹងវាឡើងឆ្លាតវិញហើយវាទៅជាល្ងងវិញហើយត្រូវហើយត្រូវហើយត្រូវអាហ្នឹងក៏ជាវិធីសាស្ត្រមួយល្អដែរដូចអឺភាសាអង់គ្លេសមួយគេថា I feel sorry for myself because I have no shoes until I meet a man who has no feet ខណៈអត់បើជើងថ្មី ពាក់ហ្នឹងគឺតែខ្លួនឯងកំសត់ ដល់ជួបបរោះម្នាក់អត់ជើងនឹងពីរមិនដឹងថាគាត់កំសត់ជាងដូចមានរឿងមួយក្នុងភាសាអង់គ្លេសគេលើករឿងហ្នឹងមកព្រះអង្គបង្រៀនពីការជួយអ្នកដទៃឬក៏ធ្វើទានអីចឹងណាហើយបរោះហ្នឹងថា my lord ខ្ញុំក្របានអីធ្វើទៀនបើខ្ញុំមានខ្ញុំធ្វើហើយប៉ុន្តែខ្ញុំក្របានព្រះអង្គថាអ្នកឯងមាន មានច្រើនប៉ុន្តែក្រន់អ្នកឯងមិនដឹងថាអ្នកឯងមានអីអារឿងថាមិនដឹងថាមានអីហ្នឹងវាជាគិតតែខ្លួនអត់ណាអ្នកឯងមានភ្នែកក្រន់តែសម្លឹងអ្នកដតីដោយមេត្តាអ្នកឯងមានតិចក្រន់តែដាក់ចិត្តស្ដាប់អ្នកដតីដោយយកចិត្តទុកដាក់អ្នកនឹងទទួលបាននៅចំណេះដ៏ច្រើនអ្នកឯងមានមាត់ គ្រាន់តែនិយាយដោយពាក្យទន់ភ្លន់ធ្វើឲ្យគេសប្បាយចិត្តណៃនឹងមានកម្លាំងអាចជួយអ្នកដតីដោយកម្លាំងបានដោយហេតុណានេះមួយ មានច្រើនទៀតប៉ុន្តែមកពីយើងអត់ដឹងថាមានអីអញ្ចឹងបើសិនជា បញ្ញាកើតឡើងវាអត់ប៉ុន្តែ ក្នុងការងារណាមួយឧទាហរណ៍ថានៅក្នុងសហគមន៍អីមួយ គេមានលុយធ្វើតាមមានលុយទៅយើងមានកម្លាំងធ្វើតាមមានកម្លាំងទៅវាអត់ប៉ុន្តែ ប៉ិនបើយកមានអ្នកទៅធ្វើអត់កើតទេអូគេសិតតែមានអញអត់ចឹងធ្វើមួយគេមិនកើតអាហ្នឹងមានអ្នកឃើញទេអូគេចូលសរយរយអញអត់មានលុយចឹងខ្មាស់គេអាហ្នឹងខ្មាស់មានកុសលអីវាប៉ុន្តែអ្វីដែលល្អជាផ្លូវកាត់ដែលមិនចេះងាយ disappointed នោះអន់ចិត្តនោះគឺការសិក្សាពីចិត្តហ្នឹងហើយហើយរៀនពីវាទូនមានវារាល់ថ្ងៃធម្មតាព្រោះ ចិត្តយើងវាមិនចេះតែខ្លាំងក្នុងការលើកឧទាហរណ៍ឯងដូចចារណាថាអូមានអ្នកតន្ត្រីបាក់ជាងអីអីអាហ្នឹងច្រើនតែពេលណាដែលយើងនៅមានសុខភាពល្អអីទេណាហ្នឹងហើយវារៀងឆ្ងាយបន្តិចប៉ុន្តែបើសិនប្រខិតវាឲ្យកាន់តែកាត់អន់ចិត្តបន្តិចដឹងណាសบายចិត្តដឹងឲ្យរឿយរឿយរឿយរឿយរឿយរឿយ ជាដំណើររបស់ចិត្តរឿយរឿយរឿយរឿយវាមានអីក្រោះពីសុខវេទនាទុក្ខវេទនាហ្នឹងកើតទោមនោះក៏ដឹងកើតសោមនោះក៏ដឹងកើតធម្មតាក៏ដឹងកើតដឹងវិធัวកើតពីបច្ច័យហ្នឹងឯងគ្មានផ្លូវណាកាត់ជាងផ្លូវហ្នឹងទេហើយក៏គ្មានផ្លូវណាដែលងាយទូនមានចិត្តជាងផ្លូវហ្នឹងដែរព្រោះយូរយូរស្គាល់វាច្បាស់ហ៎ពួកវាដើមមកអន់ចិត្តយូរហ្នឹងវាមិនដែលដឹងតែចិត្តអន់ទេដឹងតែអញអន់ មែនទេចិត្តវាអ្នកអន់ដែរតែអាប្រកាន់យើងថាយើងអន់មែនទេយើងអន់អញ្ចឹងបញ្ញានឹងវាទៅបំភ្លឺថារឿងអន់ចិត្តទោមនស្សនឹងចិត្តទេមិនមែនយើងទេអនត្តាធัวនឹងទល់ទៅយល់តំណឹងបានហៅថាយល់អនត្តាមែនតែនបើមិនមិនយល់អានឹងទេយើងបានតែនិយាយអត់យល់អនត្តាមែនទេពេលខឹងអញខឹងដែរអត់ដឹងធัวខឹងផង ហ្នឹងហើយហើយកណាធ្លាប់ស្ដាប់ព្រះអង្គម្ដងណានោះគុយវិជ្ជនោះហ្នឹងហើយអង្គថាវាចង់ពោះនៅជីវិតដែលយើងស្ដាប់ទៅស្ដាប់ពធបើមិនចំបាច់រៀនអភិធម្មអីជ្រើនេះគ្រាន់តែមកប្រើប្រាស់ក្នុងជីវិតគឺគ្រាន់តែស្ដាប់ប្រមាណមេរៀនដែលព្រះអង្គពង្រៀនហ្នឹងកណាចូលទៅស្ដាប់ ស្ដាប់ហើយក៏ហីខានយូរទៅដដែលបងបោកតាដល់ទៅមកខោប្រាប់បានជីវិតវាតែសំពិតដោយបងមានសង្ការអញ្ចឹងស្ដាប់ជារឿយរឿយរំលឹកខ្លួនឯងជារឿយរឿយដើម្បីរំលឹកដឹងខ្លួនឯងថាវាត្រូវតែប្រតិបត្តិបែបហ្នឹងហើយដើម្បីធ្វើបានវាត្រូវតែស្ដាប់ត្រូវតែរៀនរាល់ថ្ងៃរៀនរាល់ថ្ងៃដូចញ៉ាំបាយបានទៅរួចបានអញ្ចឹងទៅរួចជីអឺ ដូចតែអង់គ្លេសខ្មែរមើលគាត់មកហឹកទៅកូរ៉េហើយទៅខ្មែរនេះខាននិយាយខានអីមកវិញតែ template សោះចង់រៀងចាល់និយាយទៅអានឹងភាសាហ្នឹងវាមានភាសាដើមរបស់យើងធនហ្នឹងក៏ដូចភាសាមួយដែរខានរំលឹកទៅទៀតដែរហើយវា understanding របស់យើងហ្នឹងវានឹងចម្រើនឡើងមិនខុសពីយើងកាន់ដងកបិតចិត្តបន្លែយើង មិនមាន បំណងឲ្យវាលលោងទេ ប៉ុន្តែកាន់រាល់ថ្ងៃបន្តិចបន្តិចតិចវាលងអត់ដឹងហើយផ្លូវដើរអញ្ចឹងយើងដើរកាត់ស្មៅដើរមួយថ្ងៃនោះដើរ100ជុំក៏វាអត់ងាប់ដែរស្មៅនោះប៉ុន្តែដើរចុះដើរឡើងរាល់ថ្ងៃយូរទៅទៅបាច់បខំមែនអឺបើនិយាយពីរឿងកូន ពុកម្ដាយជាមួយនឹងកូនព្រះអង្គឲ្យប្រើពាក្យសង្គ្រោះអញ្ចឹងការសង្គ្រោះនឹង សង្គ្រោះដ៏ល្អបំផុតនឹងដោយអត់សង្ឃឹមចឹងបានព្រះអង្គប្រើពាក្យថាពុទ្ធតិរសសង្កហោវាជាមង្គលការសង្គ្រោះដល់បុត្រភរិយានឹងគឺជាមង្គលហើយនៅក្នុងលក្ខណៈបុគ្គលក្រពីពួកក្នុងគម្ពីរអង្គតរនិកាយទុក្កនិបាតហ្នឹងបងសម្ដែងពីបពការីជនហើយនឹងកតញ្ញូហ្នឹង កតញ្ញូជនហ្នឹងក្រក្នុងលោកហ្នឹងប៉ុន្តែបើបុគ្គលឯណាដើរនៅក្នុង លក្ខណៈបុគ្គលដែលកម្រហ្នឹងបុគ្គលហ្នឹងមានមង្គលក្នុងជីវិតដែលក្រហ្នឹងគឺថាអ្នកដែលមានឧបការៈលើគេឲ្យអត់សង្ឃឹមក្របុគ្គលបែបហ្នឹងប៉ុន្តែបើបុគ្គលណាដើរជាលក្ខណៈជួយគេអត់សង្ឃឹមហ្នឹងបុគ្គលហ្នឹងមានមង្គលក្នុងជីវិតព្រោះអត់ចេះខូចចិត្តទេ អត់ចេះជួយឃើញចិត្តដូចបងលើកឡើងមិញច្រើនចាស់ទៅឯកាដូចចេះតែឃើញគេមិនមកមើលឬក៏គេមិនមកលេងអាហ្នឹងទោះបី មិនសង្ឃឹមថា ចង់បាន អីក៏ចង់បានអាភាពស្និទ្ធស្នាលពីគេដែរនិយាយរួមទៅនៅក្នុងតាធัวដែលព្រះអង្គសំដែងសរុបមកថាតណ្ហាជាហេតុនាំមកនំតែចង់បានមិនបានដូចចិត្តហ្នឹងកើតទុកហើយមានតែការជួយដោយផ្ដល់ឲ្យសេចក្តីសុខដល់គេទេហើយ ត្រូវដឹងថាយើងបើបានជាប្រើពាក្យថាជួយគេហើយត្រូវដឹងថាយើងអត់ខ្វះអីទេយើងជាអ្នកមានទីពឹងខ្លួនឯងហើយបើយើងជួយគេកុំជួយអង្គុយត្អូញសបោអ្នកជួយអង្គុយត្អូញមែនទេមែនមែនហ្នឹងហើយអាត្មាដើរជួបច្រើនណាការទៅអាមេរិកអីមានជាដូនខ្លាំងគាត់ជួយមែនគាត់ជួយយកញាតយកអីមកឲ្យគេអត់ដឹងអីហ្នឹងណា អញ្ចឹងអ្នកខ្លាំងឆ្លោះមួយគាត់វិញក៏មានដែរមនុស្សយើងវាចឹងសង្គមមនុស្សអញ្ចឹងប៉ុន្តែបើសិនជាយើងបានជាចិត្តល្អហើយបន្ថែម ការយល់ដោយល្អមួយទៀតបានជាអ្នកជួយគេហើយកុំឲ្យខ្លាយជាអ្នករងរបួសអញ្ចឹងណាដោយដុកទ័រអញ្ចឹងបើថាយើងទៅជួយអ្នកជំងឺហើយពាក់ម៉ាស់ពាក់អីការពារកុំឲ្យវារបួសកុំឲ្យឆ្លង virus ព្យាបាលត្រូវហើយព្រោះមានពេលខ្លះអ្នកជួយគេក៏អាចคลายជាជនរងគ្រោះដែរអញ្ចឹងវាត្រូវមាន បច្ចេកទេស បានព្រះអង្គសម្ដែងពីបុណ្យប្រកបដោយបញ្ញាហ្នឹងចិត្តល្អដែលជាការជួយរបស់ ដល់អ្នកដតីហ្នឹងมันប្រកាសថាជាផ្លូវដែលត្រឹមត្រូវ100%ទេអញ្ចឹងបាននៅក្នុងមហាកុសលព្រះអង្គសម្ដែងពីមហាកុសលប្រះចាកបញ្ញា ហើយនឹង មហាកុសលដែលប្រកបដោយបញ្ញាហ្នឹងហើយបុគ្គលអ្នកមាន បញ្ញាហ្នឹងគឺថាអាចដោះខ្លួនឯងឲ្យរួចផុតទុក្ខផង ហើយអាចជួយអ្នកដទៃឲ្យផុតទុក្ខផងប៉ុន្តែកាលណាយើងជួយវាមាន តែអាធិធចិត្តល្អមួយក៏ប៉ុន្តែការគិតវាអត់ត្រូវអ្នកជួយនឹងអាចដេកកើតទុកពេលក្រោយពីព្រោះភាពអកតញ្ញូ សបោក្នុងសង្គមមនុស្សសបោមកអញ្ចឹងបានព្រះអង្គសម្ដែងថា បុគ្គលក្រកម្រក្រក្រៃហ្មងក្នុងលោកហ្នឹងកតញ្ញូបុគ្គលហ្នឹងក្រណាអ្នកខ្លះហ្នឹង ដឹងគុណម៉ែឪតែដូចថាម៉ែឪហ្នឹងទល់ធ្វើត្រូវចិត្តផង ឬក៏ម៉ែឪនៅក្រនបើដែរឬក៏នៅផ្ដាល់នេះផ្ដាល់នោះឲ្យ បានចេះតែដឹងអញ្ចឹងទៅប៉ុន្តែ នៅពេលដែលខុសចិត្តបន្តិចបន្តួចនឹងលែងទៅចិត្តម៉ែឪក៏មានដែរអញ្ចឹងពាក្យដែលថាបបការីជួនមែនតែនក្រ អ្នកដឹងគុណមែនតែនក្រមែនណាថាទេគឺពពុទ្ធថាអីលោកបយលទៀតថាហេតុអីបានក្រ សម្រាប់បបការីជនបពៈនិងការីការីអ្នកធ្វើធ្វើនៅឧបការៈពពៈមុនណាក៏ដោយដែលជួយយើងមុន ដែលធ្វើល្អដល់យើងមុនហៅថាបុព្វការីជនបងថាក្រក្រក្នុងលក្ខណៈអីក្រដោយសារមានធម៌មួយយ៉ាងទរារាំងបានមិនឲ្យសម្បូរគឺតណ្ហានឹងមកឲ្យតែជួយគេហើយគិតតែចង់ឲ្យគេដឹងបុគ្គលបែបហ្នឹងសម្បូរជួយគេហើយចង់ឲ្យគេដឹងបុគ្គលបែបហ្នឹងសម្បូរជាបុគ្គលបែបណាដែលក្រជួយគេហើយមិនទៀមទាការដឹងឯងមិនទៀមទាការតបស្នងឯង ហើយបុគ្គលបែបហ្នឹងអ្នកដែលមិនចេះកើតទុក គឺអ្នកដែលជួយគេឲ្យមិនចង់បានអីនោះឯងពាក្យថាមិនចង់បានអីសូម្បីតែពាក្យអរគុណក៏មិនបាច់អាហ្នឹងជារឿងមួយផ្សេងដោយគាត់គាត់ជួយហើយជួនកាលបរៀនកូនក្មេងឲ្យចេះអរគុណគាត់មិនមែនចង់បានទេតែចង់ផលិត មនុស្សហ្នឹងឲ្យទៅជាមនុស្សល្អអាហ្នឹងរឿងផ្សេងតែសម្រាប់ខ្លួនគាត់មិនបាច់ក៏បានអញ្ចឹងបាននៅក្នុងអង្គរបស់បណ្ឌិតហ្នឹងវាមានសង្ឃហវត្ថុហ្នឹងឯង មានឲ្យហើយមានពាក្យល្អល្អទៀតកន្លែងហ្នឹងដែលព្រះអង្គសំដែងហ្នឹងគឺបើយើងអត់យល់ទេ ស្ដាប់មកផ្លេតទៅ ហាក់ដូចជាព្រះអង្គដាក់សម្ពាធទៅលើអ្នកជួយគេបើវាល្មើលគុណហ្មងហ្មងរឿងអីមកឲ្យខ្ញុំខឹងឃើញបើវាល្មើលគុណហ្មងហ្មងមិនក៏មកឲ្យខ្ញុំខឹងប៉ុន្តែត្រឡប់មកវិញថាខឹងហ្នឹងសោកឯទុកហ្នឹងហើយយើង reflect មកអញ្ចឹងវិញណា ចឹងមិនថាបើជួយគេឲ្យដូចដុកទ័រទៅវាមាន វិធីព្យាបាលហើយនិងវិធីការពារខ្លួនឯងចឹងដូចចាស់ចាស់ចឹងធ្លាប់មានញោមខ្លះដែលអាត្មាស្គាល់គាត់ហ្នឹងគាត់គាត់ចេះរៀបចំមួយយ៉ាងរបស់គាត់ដែរគាត់អឺរៀបសម្រាប់ពេលដែលគាត់ចាស់ទៅគាត់មាន សភៅធัวគាត់មាន អីអីមកកន្លែងរបស់គាត់ហ្នឹងពេលគាត់ចាស់ទៅហ្នឹងគាត់ថាកុំបាច់ជួចៅមកអញឹកអញុកអីជាមួយគាត់អីមកលេងម្ដងម្កាលបាន ហ្នឹងពេលដែលគាត់ចាស់មែនទែនហ្នឹងសុំឲ្យគាត់នៅមួយកន្លែង ទៅគាត់ស្ដាប់ធម៌ស្ដាប់អាទៅ បើចិត្តល្អហុចតែហូបអាហារឲ្យគាត់ទៅបានហើយដូច្នេះគាត់រស់នៅព្រមត្រឹមប៉ុណ្ណឹងអញ្ចឹងមួយថ្ងៃមួយថ្ងៃអត់អត់មានតន្ទឹងថាណាមកមើលអញណាអាចៅនេះមិនមកមើលលេងអញហើយដើម្បីឲ្យងាយងាយខាន់ប្រាប់ថាកលឹះគិតតិចតិចវាត្រូវការភាពកក់ក្ដៅវាត្រូវការប៉ុន្តែ មានអ្នកដែលធ្លាប់មានបទពិសោធន៍អញ្ចឹងអញ្ចឹងនិយាយប្រាប់ហើយគិតទៅវាត្រូវមែនចាស់ចាស់ខ្លះគាត់ថាក៏អត់មានកោតទុកអីរាល់ថ្ងៃទោះបីកូនគេថាសប្តាហ៍ក្រោយមកលេងប៉ុន្តែដល់ពេលសប្តាហ៍ក្រោយកូនអត់បានមកដោយសាររវល់គាត់ប្រាប់ខ្លួនអញថាកូនអញរវល់ខ្លាំងហើយបានបានមកអញ្ចឹងហ្នឹងហើយអញ្ចឹងគាត់ព្រមថាអញ្ចឹងអត់អីទេកូនថ្ងៃណាតនេចាំមកប៉ុន្តែបើយើងប្រកាន់អាពាកនឹងមើលវាថាមកលេងអញ ដល់ថ្ងៃវាលេះអញ្ចេះវាលេះអញ្ចឹងហ្នឹងកើតទុកភ្លាមហ្នឹងហើយដល់ពេលយើងធូរអញ្ចឹងទៅកូនក៏អត់សម្ពាធដែរមែនទេហើយតែយើងប្រកាន់តែពាក្យប៉ុណ្ណឹង ដល់ពេលថ្ងៃខណៈខុសតែមួយថ្ងៃក៏យើងឡើងសុបាយដែរដល់ឡើងសុបាយយកអីមកជូនអះមិនបាច់ឲ្យអញងក់ងัวបាត់ហើយហើយបាក់លួងណាចាចាហ្នឹងណា មែនទេហ្នឹងហើយបាក់លួងអាអីចាស់ចាស់និយាយថាម៉េចចាស់អាងស្លាប់ហ៎អញ្ចឹងបើកាន់តែចាស់គឺគួរតែធ្វើខ្លួនឲ្យខ្ជូតកុំងល់ច្រើនអញ្ចឹងណាអីតែតែតែយកអាងក់ងល់ទៅច្រើនហ្នឹងចៅចៅក៏មិនចង់ទៅចិត្តដែរទៅលេងសើចជាមួយចៅអីល្អល្អអញ្ចឹងទៅចៅសុបាយទៅលេងទៀតដែរ ហើយតែងក់ងោច្រើនងក់ងោអត់ខ្ជូតទេណាកូនក្មេងងោខ្ជូតចាស់ងោអត់ខ្ជូតទេណាងោកាន់តែជ្រួញ កូនរវល់ដោយគុណម្ចាស់មានហ្នឹងហើយសាធុសាធុតាមចិត្តចឹងបានគុណម្ចាស់ខ្ញុំកណានឹងដបងរៀងចឹងមែនតែដល់ពេលខ្លះកូនសិតធ្វើការឲ្យគ្នារវល់តោះតែចឹងអត់ទេកូនរវល់អញ្ចឹងទៅរំចិត្តផ្សាយមែនអញ្ចឹងគុណម្ចាស់មានពុទ្ធិកានឹងគឺត្រូវខ្ញុំក៏ត្រូវត្រូវត្រូវហ្នឹងហើយអឺមែនតែនទៅអឺទៅដាក់កន្លែងណាក៏បានដែររួមអញ្ចឹងណា ទៅដាក់កន្លែងណាក៏បានដែរចិត្តយើងព្រមហើយដូចអញ្ចឹងបានបើនៅស្រុកនេះផងរៀនពាក្យអង់គ្លេសខ្លះខ្លះតែត្រូវការមហូបអាហារអីបើថាអត់ចេះហ្នឹងហើយដើម្បីកុំឲ្យវា stress នៅពេលដែលទៅនៅកន្លែងហ្នឹងវាអត់ចេះត្រៀមខ្លះទោះបីកន្លែងហ្នឹងមាន បុគ្គលិកខ្មែរក៏ដោយប៉ុន្តែមិនមែនខ្មែររហូតទេមានពេលខ្លះក៏មានសាសគេដែរអញ្ចឹងយ៉ាងហោចក៏ ចេះខ្លះនេះសម្រាប់អ្នកអត់ចេះបើអ្នកចេះហើយអាត្មាមិនថាអីទេព្រោះរឿងអបសុកបំផុត នៅ ក្នុង home care គឺអត់ចេះភាសាអញ្ចឹងតន់នៅ ស្ដាប់បានអីអីហ្នឹងរៀនអានរៀនអីខ្លះវាយើងនិយាយមិនកើតក៏យើងចេះអានដែរអាន មានกระដាស់ប្រាប់គេណាត្រូវការនេះត្រូវការនេះពួកព្រោះកាលដែលញោមប្រុសអាត្មានៅ ពេទ្យថៃហើយគេអត់ឲ្យនៅហើយគាត់អត់ចេះហ៎គាត់ថាមួយយប់ហ្នឹងគាត់ថា អើយបាក់ទៅផ្ទះទៅងាប់ផ្ទះហ៎ពិបាកហៅគេមិនដឹងហៅមិនអីមិនតាមពិតយើងសរសេរដែរប៉ុន្តែវាឈូសអាกระดาษនោះហើយគាត់ងើបមួយហើយដល់ពេលអញ្ចឹងគាត់ចង់ប្រាប់គេរឿងអីក៏មិនដឹងប្រាប់ថាម៉េចធ្វើតែមាត់ធ្វើតែដៃធ្វើតែជើងអញ្ចឹងបានខ្មែរ reflect មកវិញថាអូសម្រាប់ចាស់ចាស់នៅបរទេសពេលចាស់ដែលទោះបីឥឡូវកូនធានាថាចាស់កូនមើលក៏ដោយប៉ុន្តែយើងមិនទៀងមិនដឹងកូនមានរឿងអី ជួនកាលថាកូននៅសុកសុកសុកកូនស្លាប់មុនអញ្ចឹងក៏មានដែរអញ្ចឹង be ready ហ្នឹងសម្រាប់ថាបើនៅ home care រឿងដែលចាំបាច់បំផុតត្រូវស្គាល់ប្រគួនថាម៉េចសេទឹកថាម៉េចហ្នឹងហើយហើយបើថាខ្លាចគេមិនដឹងទេយើងសរសេរខ្មែរមួយខាងអង់គ្លេសមួយខាងទៅចៅជួយនេះអានេះអានេះយើងមើលតែខ្មែរដឹងតែនេះជា all done ហ្នឹងទៅគេដឹងហើយរៀបចំនិយាយរួម អឺនៅតែរឿងពឹងខ្លួនឯងហ្នឹងទោះបីមានអ្នកជួយច្រើនមិនក៏ដោយក៏ត្រូវឲ្យដឹងខ្លួនឯងខ្លះត្បែកលើគេយូរពេកទុនខ្លួនទុនឆ្អឹងទុនឆ្អែងអស់ហើយហើយអឺបើសិនជាមានការគិតត្រូវបន្តិចរកលឹះឃើញបន្តិចទៅនៅ home care ក៏អត់អីដែរមានតែទូរស័ព្ទមួយ ស្ដាប់ធัวមានសភៅអានធัว វិចារណាធមមិនបាច់ទៅតាំងសិលនៅព្រៃដោយតបោះណាទេ គឺ ថាតាំងសិលក្នុងក្នុងនឹងហ្មងមហូបដល់ពេលគេយកមកដល់ពេលគឺជួយងូតទឹកហ្នឹងហើយប៉ុន្តែបើសិនបើយើងចង់បានរឿងផ្សេង គឺគិតពិតជាការទុកហើយចង់បានការស្និទ្ធស្នាល ពីកូនចង់បានកូនមកលេងចង់បានអីអីហ្នឹងណាអានឹងការទុកហើយអញ្ចឹងបើយើងតាំងនៅក្នុងអឺ បបការីជនដែលល្អនៅពេលដែលយើងចំកូនថាដល់ត្រូវចុះដូចថាមានគូសកអស់ហើយចឹងទៅឲ្យកូនរស់រៀនរស់មិនសบายចឹងចុះហើយថ្ងៃណាបើនឹកម៉ែមកលេងម៉ែចុះបើថាមិននឹកទេកូនរស់នៅសាមញ្ញចុះចឹងណាគូអានេះមិនបាច់តាំងចិត្តលះកូនលះប្រពន្ធលះប្តីទៅបួសណាទេបួសក្នុងហ្នឹងមកទៅគឺថាបួសចិត្តហ្នឹងហើយឥឡូវគេមកអញឹកអញុកបាក់លះវិញតាអាហ្នឹងខណៈ plan ទេ plan វាមិនដូច100%ទេប៉ុន្តែអ្វីដែលគួរនោះគឺសិក្សាពីបច្ចុប្បន្នហ្នឹងពីព្រោះអាអាស្អីដែលយើងខិនតែ plan ហើយយើងអត់ធ្វើពីឥឡូវអញ្ចឹងយើងរៀនទទួលស្គាល់វាពីឥឡូវហ្នឹង plan ខិនតែសិតតែមួយ plate ហើយដាក់វាមកដប់ទៅប៉ុន្តែយើងធ្វើពីបច្ចុប្បន្នហ្នឹងដែលរៀនទទួលស្គាល់ការពិតពីបច្ចុប្បន្ននឹងរឿងគប់រឿងទាស់នឹងរឿងរឿងអភ័យរឿងអ ការឲ្យអភ័យឬក៏ការដោះចិត្តប្រកាន់ហ្នឹងរៀនពីឥឡូវទៅទេមិនមែនកាលនោះទេណាអានោះបើចាំកាលនោះហ្មងអត់កើតទេមិនកើតទេកើតទេត្រូវត្រូវចាប់ដើមពីឥឡូវដូចខ្ញុំនិយាយមិញហ្នឹងណាហ្នឹងហើយគឺត្រូវចាប់ដើមពីឥឡូវលើអញ្ចឹងទៅយូរទៅវាទៅជាទម្លាប់ទៅរហូតមកហ្នឹងហើយហ្នឹងហើយហ្នឹងហើយនឹកគិតអាហ្នឹងហៅទៅយោនិសោ នៅពេលដែលកូនដើមមិនបានមកហេឡូអីយើងគិតឲ្យហួសពីមុខដែលយើងឃើញបើយើងបើយើងបដោតទៅលើអាមុខដោយអត់សុបាយចិត្តឬក៏ស្អីដែលមិនគួរគោរពយើងហ្នឹងអានឹងយើងអាចមានបញ្ហាប៉ុន្តែយើងអាចគិតហួសនឹងតិចប្រហែលជាកូន មានរឿងអីហ្នឹងជើងការហត់ជើងការអីអាហ្នឹងហៅថាយោនិសោនឹងរៀនរៀន train ពីអញ្ចឹងអញ្ចឹងទៅហ្នឹងហើយហ្នឹងហើយត្រូវត្រូវ ហ្នឹងហើយបាទបាទគឺកំសត់ពីវងតូចចិត្តណាស់ខ្លួនណាស់ខ្ញុំសម្ដែងជូនបងប្អូនទាំងអស់ចាកូនមួយនៅអាមេរិកមួយនៅអូស្ត្រាលីមួយនៅខ្មែរមួយនៅខេត្តអញ្ចឹងទៅកំសត់អូមានកូនមកកំណោហើយកំសត់កំសត់ចាកំសត់ខាងបងបងគាត់ ចេះមានកូនមកគាត់មកវោះជុំគ្នាញ៉ៃចុះខ្ញុំហើយកូននៃណាខលតែលើកទៀតពេលខ្លះទៅចិត្តប៉ុន្តែឲ្យទៅរៀនស្ដាប់ពធព្រះអង្គរៀនកាត់ចិត្តទៅលើធ្វើចិត្តបានថាអូគ្នារវល់យើងគិតថារវល់ចិត្តយើងស្រាលមែនដល់អញ្ចឹងយើងអភ័យឲ្យកូនណា ហើយកូនគ្នាបានប្រកបទេសត្វតែក្នុងកណាមានសំណាងបានកូនចៅប្រកបប៉ុន្តែអាចិត្តហ្នឹងវាចាស់ទៅវារឿងនៅក្ងាក់ងក់ដែរហ្នឹងចាស់ហើយបើឥឡូវរៀនធ្វើចិត្តបានគុណម្ចាស់ត្រូវហើយខ្ញុំម្ចាស់ស្ដាប់ពធហើយចឹងទៅរៀនយល់ពីបច្ចុប្បន្ននឹងវ័យយើងហើយនឹងកូនចៅទៅចឹងស្រាយចិត្តគុណត្រូវត្រូវស្រាលខ្លួនហ្នឹងមានណាឲ្យយើងស្រាលគិតត្រូវទៅស្រាល ហ្នឹងហើយប៉ុន្តែឲ្យថាល្អឥតខ្ចោះមិនបានកូនម្ចាស់បានថាបានថា ថាឥតខ្ចោះក៏អាត្មាអត់ជឿដែរ ហើយបើនិយាយពីការអន់ចិត្តវិញណានរណាក៏មានដែរអារឿងអន់ចិត្តហ្នឹងដូចថ្មអីបើមកអង្គុយសំណោះយីចិត្តហើយកូនស្អីគ្រាន់តែអានេះបើចង់និយាយឲ្យកុំសត់ហ្នឹងហើយហ្នឹងហើយ ញាតិញោមអបសុកមានអ្នកញោះនឹងគុណចាស់កាន់កំសត់កាន់តែរៀបអស់កាន់តែកំសត់លោកយើងអងឯងអានឹងបើបើនិយាយពីកំសត់នរណាក៏អាចមានរឿងត្អូញដែរប៉ុន្តែ បើគិតត្រូវបន្តិចគ្មាននរណា គួរត្អូញឡើយខណៈយល់ថារឿងហ្នឹងវាអញ្ចឹងឯងហ្នឹងហើយ